មួយឆ្នាំទៅមួយឆ្នាំគឺថាបាទវាប្រែប្រួលខ្លាំងនៅស្រុកនេះហេឡូ good morning បងប្អូនបាទអរុនសួស្តីពីខ្ញុំខ្មែរស៊ីមសូឡាយបាទមេឃថ្ងៃនេះវាស្ទុំបន្តិចព្រោះខែនេះបងប្អូនគឺខែល្ងា ចាប់ដើមចូលមកដល់ហើយហើយបងប្អូនឃើញស្លឹកឈើពីក្រោយខ្ញុំក៏ហមបាទរដូវនេះគឺនៅស្រុកនេះគេហៅថារដូវស្លឹកឈើជុះបាទឃើញវាក្រហមក្រហមវានឹងនឹងជ្រុះអស់នៅអាទិត្យក្រោយនេះហើយព្រោះខែនេះវាចូលខែ5ហើយបាទខែ5គឺគឺខែល្ងាបាទ វាមិនទាន់ល្ងាមែនទេតែវាចាប់ដើមចូលខែល្ងាពីខែ4មកបាទខែសັບឈើជ្រុះវាមិនទាន់ចូលល្ងាមែនទេនេះនេះគេហៅថាឈើជ្រុះព្រោះនៅក្នុងប្រទេសអូស្ត្រាលីបាទបងប្អូនវាចែកចេញជាជា4រដូវបាទមានរដូវអឺប្រាំងរដូវវស្សារដូវស្លឹកឈើលាស់ និងរដូវសត្វឈើជ្រុះបាទចែកចេញក្នុងមួយរដូវគឺ3ខែបាទហើយវាមាន4រដូវហើយឥឡូវខែនេះគឺជាខែរដូវសត្វឈើជ្រុះបាទហើយនៅប្រទេសអូស្ត្រាលីពេលដែលវារងាបាទវារងាខ្លាំងមែនតើដូច្នេះហើយបានជាសត្វឈើអស់ហ្នឹងវាមិនអាចទ្រាំបាន ត្រជាក់បាទហើយពេលដែលវា ក្តៅបងប្អូន គឺក្តៅខ្លាំងមែនទែនអារដូវ2ហ្នឹងគឺមនុស្សនៅស្រុកនេះ គេខ្លាចជាងគេហើយអាពីរដូវទៀតគឺអត់ទេរមាំរមាំទេតែអារដូវរងានិងរដូវក្តៅហ្នឹងបាទមិនមែនប្រែប្រួលដោយសុកខ្មែរយើងទេណា នេះប្រែប្រួលខ្លាំងមែនទែនពីរដូវប្រាំងទៅរដូវវស្សាហ្នឹងគឺខុសគ្នាខ្លាំងមែនទែនបាទហើយបងប្អូនមនុស្សចាស់ស្លាប់ច្រើនក៏ស្លាប់នៅរដូវប្រាំងនិងរដូវវស្សាហ្នឹងដែរព្រោះគាត់ចាស់គាត់គ្មានកម្លាំងទ្រាំនឹងដែរណោះក្តៅហើយនឹងទ្រាំនឹងលងាបាន ពេលខែរងាគាត់ទ្រាំបានខែក្តៅក៏គាត់ទ្រាំមិនបានដូច្នេះហើយមនុស្សចាស់ពេកនិងក្មេងពេកគឺគេឲ្យប្រយ័ត្នណាអារដូវពីរហ្នឹងបាទព្រោះវាគ្រោះថ្នាក់ខ្លាំងពីរដូវប្រាំងទៅរដូវផ្សារហ្នឹងបងប្អូនដូចខ្ញុំនិយាយពីខាងដើមហ្នឹងដូរនេះខ្លាំងមែនតើ ពីតិចមានតកកទៅកដៅ45 46បាទផ្លូវអតេះភ្លើងអីវាចអស់ដែកកដៅគឺឃើញសត្វឈើអស់សត្វឈើក្រហមអស់បាទជូរអស់នេះសត្វសត្វឈើជូរនៅដីឃើញមកបាទវាតិច តិចតរឹងពោះតិចតធ្លាក់ទឹកកកបាទពេលដែលស្រាវគឺអ្វីអ្វីគឺវាអស់តែម្ដងដូច្នេះហើយបានជាគេប្រយ័ត្ននៅដៅពីហ្នឹងបាទហើយបងប្អូនស្រុកគេនេះក្តៅមិនមែនក្តៅដូចស្រុកយើងទេក្តៅស្រុកគេនេះគឺក្តៅឈ្ងួតតែម្ដង ក្តៅអត់បែកញើសឯទោះបីកម្ដៅឡើងប្រប៉ុណ្ណាក៏អត់បែកញើសដែរវាអញ្ចឹងហើយសុខខ្មែរយើងក្តៅដែរតែក្តៅបែកញើសផ្ទះនេះគេតាមផ្កាស្អាតហ្នឹងបាទហើយធ្វើការដិនគេស្អាតបាទក្តៅបាទបែកញើសនៅស្រុកយើងហើយស្រុកនេះអត់ទេ ស្ងួតចាស់តែម្ដងធ្វើស្អីក៏បែកយើស្រុកយើងហ្នឹងគេហៅថាត្រប់ពីអាត្រប់ពីស្រុកត្រប់ពីហ្នឹងគឺវាបែកញើសវាមានញើសហើយយប់ឡើងវាមានទឹកសើមដូច្នេះហើយឆ្លឹកបានដើមឈើដើមអីហ្នឹងគឺមិនបាច់ដាក់ជីដាក់អីក៏វារស់មិនបាច់មាន ទឹកក៏វារស់បានព្រោះអីព្រោះដើមឈើទាំងអស់ហ្នឹងវាជ្រុះឆ្លឹកវាមកក្រោមគល់ហ្នឹងណាគឺ វាត្រូវត្រូវអាទឹកម្សៅមទឹកអីហ្នឹងទៅវាយ៉ាស្កែនេះបងឯងនិយាយអីតិចបាន វាចង់និយាយដែរនេះស្កែហ្នឹងវាចង់និយាយដើមយើងនិយាយបាទដល់ណាហើយទេមិញបាទវាជុះឆ្លឹកជុះអីទៅវាបាទដល់ពេលវាមាន ទឹកសើមមានអីវាលលួយដល់លលួយទៅអាចឆ្លឹកអស់ហ្នឹងឯងវាបាទ คล้ายទៅជាជីបានដើមឈើនៅស្រុកយើង គឺខៀវខៀវល្អណាស់ហើយស្រុកនេះអត់ទេ ដូចនៅវាលើខ្ញុំឯវ៉ាន់នេះវាខៀវដោយសារថានឹងវាមិនទាន់ចូលត្រជាក់ដល់អញ្ចឹងទៅវានៅខៀវតិចទៀតក្រហមអស់ជូកអស់បាទនេះអស់អស់ទាំងអស់អស់បាទអស់ស្លឹកហើយអាខ្លះនៅក្រហមក្រហមឡើយបាទ បាទគួរឲ្យកំសត់ណាស់ពេលដែលរដូវនេះមកម្ដងម្ដងម្ដង ពីមួយឆ្នាំទៅមួយឆ្នាំគឺថាបាទវាប្រែប្រួលខ្លាំងនៅស្រុកពីស្លឹកខៀវខ្ចីដែលខ្ញុំធ្លាប់ដាក់ឲ្យបងប្អូនមើលឥឡូវវាទៅជាអឺ ទៅជាលឿងជូអស់ហើយអត់មានឮសំឡេងស្អីក្រៅពីបាទសត្វទេ នៅស្រុកនេះសបោសត្វគ្រប់វីដេអូដែលខ្ញុំដាក់នៅក្នុង channel របស់ខ្ញុំហ្នឹងគឺថាសំឡេងសត្វច្រើនជាងគេ ច្រើនជាងសម្លេងខ្ញុំទៅទៀតព្រោះអីសត្វច្រើនមែនទេមើលនឹងថាសត្វស្អីសត្វអីទេច្រើនណាស់បងប្អូនហ្នឹងព្រោះស្រុកនេះវាចូលចិត្តចិញ្ចឹមសត្វមើលខាងនោះក៏ហមអស់ហមប្រៃគួរឲ្យអូនកំសត់បាទហមណា ខែស្លឹកឈើជុះខែស្លឹកឈើវាក្រហមហ្នឹងបងប្អូនខែហ្នឹងស្រុកនេះមើលទៅវាកំសត់ជាងគេមិនដឹងថាហេតុអីដែរបាទទេសភាពហ្នឹងនាំមកនៅគេថាភាពកំសត់បាទបាទអញ្ចឹងវីដេអូនេះមិញ ចប់តែត្រឹមនេះចុះបាទព្រោះថ្ងៃនេះបាទដើរហត់តែមិនទាន់ដល់ផ្ទះនេះហើយជួបគ្នាបាទនៅវីដេអូក្រោយបងប្អូននេះកុំភ្លេចចុចចុចខាងឆ្វេងខាងស្ដាំលើក្បាលខ្ញុំនេះទៅ